បើតាមការសាកសួរសាកសីម្នាក់ទៀតគឺម៉ារ៉ាឌីម៉ារ៉ាឌីបានប្រាប់ថាតារាមិនមានលុយច្រើនទេតូននេះគឺជាលុយដែលតារាគេលួចយកមកមីងជាឱកាសនេះមីងមកប្តឹងខ្ញុំឲ្យខ្ញុំទៅចាប់អូនខ្ញុំមែនទេចង់មកចាប់ខ្ញុំមែនតែចាប់ខ្ញុំអត់រត់ទេព្រោះថាខ្ញុំអត់ចង់ឲ្យបងខ្ញុំឈ្មោះបលីបងចាប់មកសាបឲ្យបងសុំទោសណារឿងក្តីនោះគឺគឺចាត់ថាខ្ញុំជាចោលមែនទេបាច់និយាយច្រើនទេបងចាប់មកនេះបាយខ្នងមកណាអ្នកណាទៅចាប់នៅតែគ្មានកំហុសបានហើយរឿងក្តីនោះបងសើបដឹងហើយណែឯងទៅណាដែរអាសា បានឯម៉ាក់សាបឥឡូវគេកែប្រែច្រើនណាស់គេមិនដូចពីក្មេងទៀតទេរាប់អានមនុស្សគួរតែមើលអតីតកាលគេខ្លះផងបើអតីតកាលគេអត់ល្អទេប៉ាម៉ាក់ទទួលយកបានទេតែម៉ាក់មិនសប្បាយចិត្តពេលដែលវានេះនៅជាមួយឯងបើសិនជាអាចណាកូនគួរតែនៅឲ្យឆ្ងាយពីវាកូនឯងមិនបាច់ឆ្ងល់ច្រើនទេដឹងត្រឹមតែថាប៉ាម៉ាក់អត់ចូលចិត្តវាទៅបានហើយខ្សែរឿងជីវិតរឿងទឹកសាបរដូវកាលពី 6មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហោះសុខវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film